សូមអញ្ជើញចំណងបងប្អូនគ្នាបាត់ធ្វើនំមកបាត់ធ្វើនំមកមានអ្វីឆ្ងាញ់ទេមានអ្វីខ្លះតែខត់នេះថាសូមមេត្តារៀបរាប់ប្រា ទៅវិញមែនទេបងនៅបេះផ្លែសៅម៉ៅសេមន់ស៊ីសិនម៉ែបាត់ដំបងបងឯងនៅនឹងអត់មានបាយញ៉ាំទេណាញ៉ាំតែសេមន់ណាញ៉ាំបានអត់ញ៉ាំសេមន់រាល់ថ្ងៃបាត់ធ្វើដំបងបាត់ធ្វើដំបងមានអ្វី ឲ្យខ្មាក់គេណែបងសុកថ muñeco. សប្បាយណាស់រកជាមួយគ្នា ថាសប្បាយចិត្ត កំឡុកនឹងគល់បរិយជាកំឡុកកូនបីហាត់អូហើយមានបងកំឡុកមែនណាបងកំឡុកមែនណាមិនជឿទេជឿទៀតណាអើមិនជឿទេមិនជឿទេគ្រាន់តែគេទេស្រី ជួយចិត្តស្រួលចិត្តជាជាងជួយឆ្ងាយស្ម័គ្របងទេឆោមឆាយយើងអ្នកស្រុកចិត្តគ្នា ពិសីអូនដូចជាចំបៃចំបៃទេរញសោផនតែឆាប់ថយចាញ់ទៅតែឆាប់ថយចាញ់ទៅអូនកំប្រកាត់ប្រយ័ត្នប្រពន្ធប្រយ័ត្នប្រពន្ធបងមកតន់អីគ្មាន គោបន្ទៃកំឡោះស្រីបៃហាអត់ទេមានបៃអងកំឡោះមែនណា រួយចិត្តស្រួលចិត្តជាជាងជួយឆាយសមៈបោទៅឆោមឆាយអើយយើងអ្នកស្រុកចិត្តគ្នាប្រប្រយើងនឹងរៀបការយើងអ្នកស្រុកចិត្តគ្នាកុំស្រឡាញ់អ្នកណាតែស្រុកឆ្ងាយ